ក្តៅមែនលួចយកកេណនីរបស់តេងម៉ៅមកបង្ហោះសារនិងវីដេអូពេលនេះរកឃើញអ្នកយកកេណនីរបស់តេងម៉ៅហើយកាលពីពេលថ្មីថ្មីកន្លងទៅនេះមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook នៅក្នុងប្រទេសថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលដែលបានឃើញសារនិងវីដេអូជាច្រើនត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់ តារាសម្ដែងនាងតេងម៉ូ ដែលបានលាចាកលោកនេះទៅអស់រយៈពេលជាច្រើនខែកន្លងមកហើយក្រោយពេលដែលនាង បានលង់ទឹកនៅទន្លេចៅផាយាប្រទេសថៃសម្រាប់សារដែលបានបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់តេងម៉ូត្រូវ បានមហាជន ដាក់ការសង្ស័យថា ប្រហែលជាមាននរណាម្នាក់យក Facebook របស់នាងមកបង្ហោះពីព្រោះនាង បានលាចាកលោកនេះទៅយូរហើយមិនដែលសុកសុកនាងងើបមកផុសនោះទេ ជុំវិញរឿងឆ្ងល់ថាសុកសុកទាំងម៉ូងើបមកផុសសារនិងបង្ហោះវីដេអូរបស់នាងនេះត្រូវបានដឹងការពិតហើយក្រោយពេលដែលម្ដាយរបស់នាងទាំងម៉ូបានធ្វើការបកស្រាយកាលពីថ្ងៃទី23ខែឧសភាឆ្នាំ2022កន្លងទៅនេះដោយម្ដាយរបស់ទាំងម៉ូបានបញ្ជាក់ច្បាស់ច្បាស់ថាតាមពិតអ្នកដែលបានបង្ហោះសារនិងវីដេអូទាំងអស់នោះ មិនមែនជាទាំងម៉ូទេពលគឺមានជន hacker បានដោះលេខកូដគណនី account Facebook និង Instagram របស់តេងម៉ូដោយធ្វើការបង្ហោះរូបភាព និងវីដេអូដែលមិនមែនជាតេងម៉ូនោះឡើយនិង ប្រាប់ជនដែលលួច Facebook របស់តេងម៉ូកុំមកបង្ករឿងឲ្យសោះបើ តាមការស៊ើបអង្កេតរបស់ប៉ូលីសប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថាគេបានរកឃើញជនដែលនៅពីក្រោយកេណនីរបស់តេងម៉ូនេះហើយ តាមពិតទៅគេគឺជាមនុស្សប្រុស ជាជនជាតិថៃដែលរស់នៅ Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិកហើយរូបគេ បានប្រើប្រាស់កុំព្យូទ័រជាមួយនឹង smartphone ក្នុងការផុសនេះដោយបានដាក់ការកំណត់ឲ្យរួចរាល់ឬ schedule ឲ្យត្រូវនឹងពេលវេលា ក្នុងប្រទេសថៃ លើសពីនេះទៅទៀតគេក៏បានឲ្យដឹងទៀតថាជនអាត់កំបាំងម្នាក់នេះក៏បានតាក់ទងមកនិយាយគ្នាជាមួយនឹងមនុស្សម្នាក់ដែលចិត្តដិតស្និទ្ធស្នាល ព្រមទាំងជាអ្នកដែលតែងមកគោរពអស់រយៈពេលជាង1ខែទៀតផងហេតុនេះហើយទើបប៉ូលីសបច្ចេកវិទ្យាក៏បានដាក់ការសង្ស័យថាទូរស័ព្ទរបស់តេងម៉ូអាចមានអ្នកលួចផ្ញើទៅក្រៅប្រទេសដោយមានភស្តុតាងសំខាន់មួយគឺជនអាត់កំបាំងនោះបានផ្ញើលុយចំនួនប្រហែលជា5ទៅ8000ដុល្លារឲ្យទៅជនចិត្តស្និទ្ធជាមួយតេងម៉ូនោះ នៅពេលដែលទូរស័ព្ទរបស់នាងមិនបាននៅក្នុងដៃរបស់ប៉ូលីស នៅមុននេះបន្តិចមេធាវីដេឆាដែលជាមេធាវីការពារក្តីទាំងមោបានធ្វើការឡាយដោយប្រកាសថា ម្ដាយទាំងមោគឺជាអ្នកនៅ ពីក្រោយរឿងគ្រប់យ៉ាងម្ដាយទាំងមោគឺជាអ្នកផ្ញើទូរស័ព្ទទៅឲ្យនាយបាំងចែកដែលរស់នៅសហរដ្ឋអាមេរិកតាមរយៈប្រិយសនីដោយផ្ទាល់ដើម្បីឲ្យមានការបង្ហាញភ័ស្តុតាងដែលមាននៅលើបណ្ដាញសង្គមលើសពីនេះម្ដាយទាំងមោបាន ទទួលកម្រៃពីនាយបាំងចែកចន្លោះពី5000ទៅ8000ដុល្លារ ក្នុងការដោះដូរភ័ស្តុតាងដែលមានក្នុងទូរស័ព្ទនោះតែចំពោះរឿងនេះក្នុងនាមខ្ញុំជាមេធាវីខ្ញុំមិនបានណែនាំឲ្យគាត់ធ្វើនោះឡើយគឺគាត់ធ្វើដោយខ្លួនឯងហេតុដូចនេះបើមានបញ្ហាគឺគាត់ទទួលខុសត្រូវដោយខ្លួនឯងយ៉ាងណាមិញក្រោយដំណឹងនេះផ្ទុះពេញបណ្ដាញសង្គមស្រាប់តែម្ដាយទាំងមូលចេញមុខប្រកាសថាសុំពេលសម្រាប់ពីថ្ងៃមុននឹងបកស្រាយរឿងរ៉ាវគ្រប់យ៉ាងទាំងអស់ចាស់